អូខេបាទសួស្តីមិត្តភ័ក្តិអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្មីមួយទៀតថ្ងៃនេះខ្ញុំមកធ្វើការធ្វើវីដេអូមួយគឺ React បាទវីដេអូទេខ្ញុំអត់មានវីដេអូផ្ទាល់ខ្លួនទេអ្នកនរគ្នាអូខេដោយសារតែមួយរយៈនេះគឺរវល់មែនទែនយើងអត់អត់សូវបានលេងអញ្ចឹងខ្ញុំមានតែ React វីដេអូដើម្បីយកវីដេអូដែលខ្ញុំ React ហ្នឹងចែកជូនមិត្តភ័ក្តិអ្នកនរគ្នាទស្សនាអូខេហើយនៅក្នុង clip video react នេះគឺយើងមាន style effect back ដែលគាត់កាត់ហ្នឹងគឺស្អាតស្អាតហើយណាមួយទៀតគឺ ឈុតឆាកនៃការបាញ់មកគាត់ហ្នឹងគឺចូល cam shot តែម្ដងនេះយើងអូខេឥឡូវកុំឲ្យខាតពេលវេលាយូរយើងធ្វើការទទួលសនាវីដេអូហ្នឹងតែម្ដងអូយយអូខេតានេះយើងឥឡូវយើងចូលហើយឃើញឯនេះយើងគាត់ទៅចូលភ្លាមគឺបាញ់ cam shot ហ្មងអាយយមកកប់សេរី ហើយអាប៉ែនេះគឺថាបាញ់ hand shot មួយវគ្គហ្នឹងគឺ hand shot សឹងតែទាំងអស់ហើយណាយើងម៉ែអាបាញ់លោយ៉ាង hack ទៀតហ៎41ហើយយ៉ាង41អូមកកប់សេរីមក effect ឯងលុយហ្នឹងយើងម៉ាំងអូយ មកបកាច់នេះមិន handshot ទាំងអស់អូលុយមែនយើង គេធ្វើកន្លែងប៉ណ្ណាំងឡានទៀតសំខាន់គឺកាត់តស្អាតអត់នេះយើងអូយយអាចចង់ខ្លាំងជាង B2K ទៀតណាពងម៉ាំងអឺអញ ចូលតែរមមួយនេះអើយបែនេះក្បាលសុទ្ធតែហ្មងនេះណែបែនេះបាញ់ក្បាលសុទ្ធតែហ្មងអឺអាបែនេះ4បាទ4 Mùi Ây dôi Nina ya Ây dôi cái này bà có rong mùi អាយយស្កប់បានទៀតបាទស្កប់ស្កប់ហើយក៏ធ្វើស្ទាយរំរំឈាមហើយសើចមួយសិនបាញ់តែម្ដងអាយយលុយមែកប់សេរីរីរីហ្មងបោះគេអេមកគេយាយ និយាយថាក្បាលហ្មងឲ្យផ្កាមួយទៀតទេអូខេជីមតោម៉ាំងក្បាលអូតែលើមតោស្ពាកខំមួយក្បាលទៀតហើយព្រះហើយជាមួយនឹងនេះគាត់បាញ់ SVD អើយច្រឡំ SKS អូខេអានេះគេបាញ់អាភ្លើងស្អីគេនោះចេះហៅដែរអាយយខូចឈប់ឈប់ឈប់ថយក្រោយទៀតផ្លេចមើលនេះយើងផ្លេចមើលចាំតិចចាំតិចចាំមើលនេះយើងអឺ អូខេកន្លែងនេះស្អីគេអឺ Grand Master ហេអូបាយក្បាលដូចគ្នាអូនេះ Diamond Diamond ស្ដាយថត screen មួយទៀតអាយយមកវីដេអូនេះគាត់ cam shot ច្រើនមែនទេគាត់គាត់ថាគាត់កាត់លាយគ្នាតែប៉ុន្តែគាត់ទឹកដៃគាត់ cam shot សាហាវអូ mother fuck ទឹកដៃសុទ្ធត្មងនេះយើងតែគាត់លើកច្បាស់មែនតើអាកាភ្លើងមកគំកប់ជាមួយនឹង SKS SKS ឬក៏នេះគាត់បាញ់កាភ្លើងកាភ្លើងគេនេះយើងផ្លេចបាត់ហើយអូហោះបានទៀតម៉ាកូណាជាមួយនឹង SKS អូយសាហាវពេកហើយព្រះ អាយយយវីដេអូគាត់ក៏អានដល់ទីបញ្ចប់ហើយគ្នាយើងហ្នឹងហើយនេះយើងដោយសារតែខ្ញុំអត់មានវីដេអូធ្វើនេះយើងហើយណាមួយទៀតគឺអញ្ចឹងខ្ញុំក៏ ឃើញ channel ខ្ញុំឃើញអ្នកទាំងអស់គ្នាក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាក៏ជួយ subscribe អញ្ចឹងណារៀងឡើង subscribe ដែរអញ្ចឹងនេះយើងអាចធ្វើការជួយ subscribe channel ខ្ញុំម្នាក់មួយផងនឹងឯងកុំភ្លេចធ្វើការចូល view ផងនេះយើងបើសិនជាពេញចិត្តអាច comment បានបើសិនជាមិនពេញចិត្តទេចាំខ្ញុំកែតម្រូវវិញដោយសារតែខ្ញុំមិនមានវីដេអូអីចេញអញ្ចឹងខ្ញុំមានតែ react វីដេអូឲ្យនេះយើងណាអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាយបាយ